សុខសប្បាយទាំងអស់គ្នាបងប្អូនណាបាទជួបគ្នាទៀតទេណាបាទអាសាជួបមុខអដែលអដែលបងប្អូនណាកុំប្រកែប្រកាន់ព្រោះចេះតែចង់និយាយដោយខ្ញុំតែងតែនិយាយចឹងអ្នកចេះតិចចូលចិត្តនិយាយច្រើនអ្នកចេះច្រើនគេអត់ចង់និយាយទេតែមិនថាយើងចេះតិចតិចហ្នឹងចង់តែនិយាយតែហ្មង បាទនឹងសូមបញ្ជាក់ប្រាប់បងប្អូនណាបងប្អូនអត់ចេះនិយាយដោយសារបងប្អូនចេះច្រើនខ្ញុំមិនសូវចេះបានរៀននិយាយឲ្យបានច្រើនតិចសូមកុំប្រកែប្រកាន់ណាបងប្អូនណាហើយចូលរួមស្ដាប់ការប្រោកប្រាជ្ញរបស់ខ្ញុំបន្តិចទៅបាទអឺ ថ្ងៃនេះមុននឹងខ្ញុំអានិយាយដល់បច្ចុប្បន្នភាពនៃអ៊ុយក្រែនជាថ្មីម្ដងទៀតខ្ញុំនិយាយរឿងស្រុកយើងបន្តិចនិយាយរឿងប្រទេសខ្មែរយើងជាពិសេសពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយខ្មែរយើងមួយចំនួនបាទអ្នកនយោបាយខ្មែរបងសិដ្ឋាធនបងប្អូន អ្នកយោបាយខ្មែរយើងមួយចំនួនក៏ដូចជាណែបច្ចុប្បន្ននេះយើងឃើញមានពួកខ្មែរឥតប្រយោជន៍មួយចំនួន នៅក្នុងប្រទេសខ្ញុំចង់សម្ដៅទៅលើ ពួកអត្រឹមត្រូវបងប្អូនណាខ្ញុំចង់សម្ដៅទៅលើពួកអត្រឹមត្រូវទេខ្ញុំអត់ចង់សម្ដៅទៅលើបងប្អូនអ្នកតស៊ូមតិអឺនឹងមានចិត្ត ស្អប់ខ្ពើមការដឹកនាំរបស់ប្រហ៊ុនសែនទេខ្ញុំចង់សម្ដៅទៅលើពួកអាត្រឹមត្រូវហើយនឹងពួកគណៈបកប្រជាជនមួយចំនួនបាទបងប្អូនហើយខ្មែរយើងបើសិនណាជាយើងមានគោលដៅច្បាស់លាស់មានមនសិការច្បាស់លាស់ខ្ញុំជឿថាខ្មែរយើងពិតតូច យើងអាចរួចផុតពីការឈ្លានពានរបស់បរទេសបានយើងអាចរួចផុតពីការឈ្លានពានរបស់បរទេសបានបច្ចុប្បន្ននេះគេហៅថាឈ្លានពានបែបបែបនៅពីក្រោយវាំងនៅខ្មៅបាទសប្តាហ៍នេះប្រទេសកម្ពុជាយើងរបៀបឈ្លានពាននៃជនបរទេសគឺគេឈ្លានពានរាល់តែថ្ងៃក៏ប៉ុន្តែយើងអត់ដឹង ឬក៏យើងយើងអ្នកដឹងយើងចេះតែប្រយុទ្ធទៅបាទយើងអ្នកដឹងយើងប្រយុទ្ធយើងប្រយុទ្ធហើយយើងអ្នកដឹងគឺយើងប្រយុទ្ធហើយដោយបងសិដ្ឋាធនដោយខ្ញុំដោយបងប្អូនអាទិតអាទិតយើងដឹងយើងប្រយុទ្ធក៏ដូចជាបងប្អូនមួយចំនួនទៀតបងប្អូនដឹងបងប្អូនប្រយុទ្ធដោយផ្ទាល់ក៏ដោយដោយប្រយោលក៏ដោយគឺថាបងប្អូនប្រយុទ្ធណាពីព្រោះបងប្អូនដឹងថាកម្ពុជាយើងវាអត់មានអធិបតេយ្យភាពបូរណភាពទឹកដី ហើយនឹងឯករាជ្យជាតិទេឯកភាពជាតិនិងឯករាជ្យភាពជាតិទេអញ្ចឹងយើងដាក់ហើយយើងដាក់គោលដៅប្រកួតជាមួយអ្នកអ្នកបិទវាំងននខ្មៅអ្នកដែលចាំបិទវាំងននខ្មៅរបស់យើងហើយអ្នកដែលបិទវាំងននហ្នឹងអ្នកដែលរៀបអ្នកដែលចាំទាញវាំងននបិទកុំឲ្យយើងឃើញ អំពីផ្ទៃក្នុងហ្នឹងគឺគណៈបកប្រជាជនដែលដឹកនាំប្រទេសយើងរាល់ថ្ងៃហ្នឹងយើងមើលឃើញថាយើងមើលឃើញមួយផ្លែតយើងថាខ្មែរដឹកនាំប្រទេសខ្មែរដឹកនាំខ្មែរប៉ុន្តែបើយើងបើមាននរណាម្នាក់ទៅបើកអាវាំងណូនហ្នឹងទៅបើកអាវាំងណូនខ្មៅហ្នឹងបើកបលឹមតែបន្តិចអាអ្នក រៀបឆាកនិងអាអ្នកចាំទាញវាំងណនបាត់នឹងវានឹងបំផ្លាញយើងភ្លាមវាបំផ្លាញយើងភ្លាមឲ្យតែយើងព្យាយាមទៅបើកវាំងណនមើលថាតើនៅខាងក្នុងនឹងវាមានស្អីខ្លះហ្នឹងអឺអាអ្នកនៅយាមខាងក្រៅហ្នឹងដែលជាឆ្កែបំរើរបស់គេដែលជាបាវបំរើរបស់គេហ្នឹងគឺវាមកធ្វើបាបយើងភ្លាមមកបំផ្លាញយើងភ្លាម វាអត់ឲ្យយើងឃើញខាងក្នុងទេវាអត់ឲ្យខ្មែរយើងឃើញការពិតនៃខាងក្នុងរបស់វាទេនេះហើយជាជារឿងដែលគួរឲ្យសោកស្ដាយទី1រឿងដែលគួរឲ្យសោកស្ដាយទី2ខ្មែរដែលនាំគ្នាទៅបើកវាំងដនខ្មៅនឹងវាតិចវាតិចបាទវាតិចចំណែកឯខ្មែរដែលត្រូវការផលប្រយោជន៍ចង់បានផលប្រយោជន៍ចង់បានលៀបសការៈ 2អ្នកដែលអង្គុយនៅពីក្រោយវាំងដូនខ្មៅហ្នឹងវាច្រើនសម្រាប់អ្នកនយោបាយហ្នឹងវាច្រើនច្រើនដល់ថ្នាក់សំបីតែនៅជាមួយយើងហ្នឹងក៏មានអពពួកភេទមនុស្សចង់បានផលប្រយោជន៍នឹងដែរបងប្អូនឃើញទេដូចជាករណីវងអាធម្មត្រូវចឹងវងអាត្រឹមត្រូវមួយថ្ងៃមួយថ្ងៃការងាររបស់វាគឺសម្រាប់ ចោតប្រកាន់បាក់ណាដែលគេទៅទៅប្រកួតជាមួយហ៊ុនសែនហ្នឹងវាចោតប្រកាន់ណាឲ្យតបាក់ណាដែលគេចង់ទៅប្រកួតប្រជែងត្រឹមត្រូវជាមួយហ៊ុនសែនគេអង្គុយចោតចោតប្រកាន់យើងភ្លាមហើយគេវាយប្រហារភ្លាមមិនចេះមួយចុះពីរយើងនៅខាងក្រៅប្រទេសយើងព្យាយាមប្រកួតប្រឆាំងជាមួយនឹង ការរំលាយគណៈបកសង្គ្រោះជាតិពីរបបហ៊ុនសែនចំពោះយើងយើងព្យាយាមតស៊ូអញ្ជើញលោកសំរងស៊ីអញ្ជើញឋានៈដឹកនាំមកការពារគណៈបកសង្គ្រោះជាតិពួកវាពាក់ផ្លាកគណៈបកសង្គ្រោះជាតិដែរតែពួកវាអត់អត់ងាកទៅអត់អត់ជួយចលនាដើម្បីយកគណៈបកសង្គ្រោះជាតិមកវិញទេ វាងាកមកវាយសំរងស៊ីដែលកំពុងតែវាយជាមួយហ៊ុនសែនហើយវាថាវានឹងសង្គ្រោះជាតិវាថាវានឹង គឺជាអ្នកស្នេហាជាតិវាថាវានឹងគឺជាអ្នកស្រឡាញ់ជាតិវាថាវានឹងឃើញនៅហានិភ័យនៃពួកចោរឆ្លៀតពៀននឹងដែរប៉ុន្តែវាអត់ព្រមទៅយកពៀនពីអាយ៉ងពិតប្រកបរបស់អាចោរឆ្លៀនពៀននឹងទេ វាអត់ព្រមទេ ណាស់បងសរីហងបងប្អូនទាំងអស់គ្នាខ្ញុំវាវាហួសចិត្តនៅពេលដែលនិយាយដល់ចំណុចហ្នឹងខ្ញុំឃើញខ្ញុំដល់និយាយពីរឿងស្រុកខ្មែរយើងនិយាយរឿងបូរណភាពទឹកដីនិយាយរឿងបូរណភាពទឹកដីហ្នឹងខ្ញុំនឹកឃើញដល់ប្រទេសអ៊ុយក្រែន ខ្ញុំមើលប្រជាជនអ៊ុយក្រែននិងរដ្ឋាភិបាលរបស់អ៊ុយក្រែនខ្ញុំពេលខ្លះខ្ញុំមានកម្លាំងចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំបានឃើញសង្គ្រាមនៅអ៊ុយក្រែនពិតណាស់ថាសង្គ្រាមនឹងវានៅអឺរ៉ុបប៉ុន្តែនៅពេលដែលខ្ញុំឃើញអ៊ុយក្រែននិងសេលិនស្គីតស៊ូខ្ញុំមិនតសើគេប៉ុន្តែគ្រាន់តែយើងចង់យក គេមកធ្វើជាតនហិកនៅក្នុងការបន្តបេសកកម្មរបស់យើងយើងមិនទាន់គេផ្លោងក្របបែកក្របមីស៊ីលអាវុធគ្រប់ប្រភេទដោយសេលិនស្គីទេយើងអត់អាចបាក់ទឹកចិត្តណាដាលេសម្ដេចព្រះអនុជដាលេមានបងប្អូនខ្មែរយើងមួយចំនួនគាត់ តូចចិត្តគាត់ខូចចិត្តមានអ្នកខ្លះហ្នឹងថាអូធ្វើអញ្ចេះមិនឈ្នះគេទេអូធ្វើអញ្ចោះមិនឈ្នះគេទេអូធ្វើអញ្ចឹងមិនត្រូវទេអូធ្វើអញ្ចោះបានវាត្រូវខ្ញុំថាការនិយាយវាចេះតែបានហើយនិយាយអីក៏បានដែរនិយាយអីក៏វាត្រូវដែរមកធ្វើមកនិយាយវាអត់បញ្ហាទេប៉ុន្តែបើយើងគ្រាន់តែនិយាយ ហើយយើងអត់ធ្វើអីសោះសួរតើវាបានអីទោះជាយើងដឹងថាអាការធ្វើនោះវាបានទទួលផលតិចក៏ដោយក៏យើងត្រូវតែធ្វើវាដែរក៏យើងត្រូវតែធ្វើវាដែរបើយើងមិនធ្វើស្មើនឹងសូន្យតែបើយើងធ្វើស្មើនឹងហោចណាស់ក៏យើងបានមួយណាបាទបងសិដ្ឋា បើយើងធ្វើហើយណាក៏យើងបានមួយបានពីរតែបើយើងមិនធ្វើស្មើនឹងសូន្យចឹងហើយបានខ្ញុំខ្ញុំកណាខ្ញុំចង់បញ្ជាក់ចេះខ្ញុំចង់បញ្ជាក់ថាអ្នកណាគេធ្វើរុញឲ្យគេធ្វើឲ្យតែគេធ្វើដើម្បីដើម្បីគោលដៅរួមទោះជាគេធ្វើបែបណាក៏ដោយយើងមិនត្រូវប្រកែប្រកាន់គេធ្វើទេយើងមិនត្រូវប្រកែប្រកាន់គេធ្វើទេជ្រក់ វាមិនមែនមានតែមួយទេច្រកគេដើរច្រើនច្រកផ្លូវគេដើរច្រើនផ្លូវណាបើសិនណាជាផ្លូវមានតែមួយឧបមាតស្ទះផ្លូវនឹងឬក៏ផ្លូវនឹងត្រូវបានបិទហើយយើងធ្វើដំណើរតាមណាទៀតណាយើងធ្វើដំណើរតាមណាទៀតឥឡូវបើផ្លូវមួយនឹងត្រូវបានបិទយើងចង់ទៅផ្ទះយើងយើងចង់ទៅដល់គោលដៅយើង បើយើងដើរទៅតាមផ្លូវមួយហ្នឹងសួរថាយើងទៅតាមផ្លូវណាទៀតឥឡូវអញ្ចឹងរងចាំឲ្យគេរៀបចំអាផ្លូវស្ទះហ្នឹងលែងឲ្យស្ទះទៅណាហើយចាំការហើយចុះបើសិនណាជាវា big accident ដូចជាស្ពានដាច់ដូចជាផ្លូវនឹងវាដាច់តម្រាំបើគេសាងសង់ហើយពេលណាចុះបើសិនណាជាមានផ្លូវផ្សេងទៀត យើងអាចវៀងផ្លូវបានពិតហើយថាការវៀងផ្លូវវាឆ្ងាយយើងអត់ចូលចិត្តទេយើងអត់ត្រូវការទេអាវៀងផ្លូវនេះយើងអត់ត្រូវការទេតែខាត់មិនត្រូវការទេមកអាការវៀងផ្លូវយើងធ្លាប់ជិះផ្លូវហ្នឹងផ្លូវហ្នឹងយើងស្រឡាញ់ឲ្យជិះទៅវាចិត្តវាលឿនវាល្អក៏ប៉ុន្តែធ្វើម៉េចបើផ្លូវហ្នឹងវាដាច់ណាបើផ្លូវហ្នឹងវាដាច់ ឲ្យយើងនៅដេកចាំគេសង់សង់ឲ្យហើយសិនយ៉ាងម៉េចអត់ទេធ្វើមនុស្សកុំទល់គំនិតអញ្ចឹងកាលណាយើងទល់គំនិតអញ្ចឹងគេហៅថាយើងយើងលែងលែងជាមនុស្សហើយខ្ញុំប្រាប់មនុស្សគេប្រែថាដោះគេប្រែថាមនុស្សសំទុះមនុស្សគេប្រែថាមានគំនិតដោះហើយសិនណាបើយើងធ្វើជាមនុស្សអត់មានគំនិតដោះឡើង គេគេលែងហៅយើងថាមនុស្សហើយពីព្រោះអឺបើបើទោះជាមនុស្សគេហៅថាមនុស្សតលមនុស្សតុញអឺមនុស្សគ្មានអ្វីដែលថ្មីគ្មានអ្វីដែលថ្មីចឹងហើយបានជាបងប្អូនមើលកន្លែងធ្វើការខ្ញុំមានផ្លូវពីជើងពីត្បូងពីលិចពីកើតកន្លែងផ្ទះបងប្អូនក៏ដូចគ្នាមានផ្លូវពីជើងពីត្បូងពីលិចពីកើតសំបីតែទ្វារផ្ទះយើងក៏គេមិនដែលធ្វើច្រកមួយដែរ ណាគេធ្វើច្រក2ឬក៏ច្រក3ណាច្រកពីមុខច្រកពីក្រោយច្រកទៅការ៉ាចនៅស្រុកអាមេរិកគេធ្វើច្រក3បាទប្រេតនីអូមិនត្រឹមតែគេធ្វើច្រកទេគេធ្វើបង្អួចទៀតហេតុហ្នឹងបានជាគេត្រូវធ្វើបង្អួចពីព្រោះអានឹងបង្អួចទី1វាជួយឲ្យមានពលឺចូលមកក្នុងផ្ទះទី2បើមានអាសន្នអីបើអាទ្វារ3ហ្នឹង វាមិនអាចចុះទៅបានទេយើងអាចផ្លោះចេញតាមពង្អួចបានអាពង្អួចហ្នឹងក៏យើងធ្វើសម្រាប់នៅពេលដែលយើងមានបញ្ហាអាសន្នអន់ក្របតលច្រកមែនទែនតាមពង្អួចក៏បានដែរណាតាមពង្អួចក៏បានដែរអាហ្នឹងហើយដែលផ្ទះគេធ្វើគេច្រើនតែមានទ្វារ2ឬក៏3ណាហើយគេតែងតែមានធ្វើឲ្យមានពង្អួចហេតុអីបានជាគេធ្វើអញ្ចឹង ពីព្រោះគេຕົកផ្លូវសម្រាប់គេដើរនៅក្នុងអាគារធំធំគេតែងតែមានផ្លូវគេមួយដែលឈ្មោះថាផ្លូវ emergency ណានៅគ្រប់ច្រកកន្លែងសំខាន់សំខាន់ទាំងអស់សំបីតែនៅលើយន្តហោះដែលយើងជិះហ្នឹងក៏មានទ្វារ emergency ណាក៏មានទ្វារ emergency ដូចគ្នាដូច្នេះហើយបានជាអ៊ំអ៊ំពូពូមីងមីងបងបងនៅក្រៅប្រទេស ក៏ដូចជាបងប្អូននៅក្នុងស្រុកទាំងអស់បើបងប្អូនយល់អំពីចំណុចហ្នឹងណាយើងអត់ចាំបាច់លអ៊ូលទាំច្រើនយើងចាំអត់អត់ចាំបាច់អូអ្នកនេះធ្វើបំបែកអ្នកនោះអ្នកនោះធ្វើបំបែកអ្នកនេះអត់ទេដោយរឿងគណៈបកអឺគេទៅធ្វើភ្លើងទៀនរឿងភ្លើងទៀនធ្វើភ្លើងទៀនយើងគ្រាន់តែអុចធូបគំអុចទៀនគំត្រោភ្លើងទៀនគេថាយើងនឹង បំបែកបំបាក់សង្គ្រោះជាតិទៅក្រំទៅភ្លើងទៀនបើភ្លើងទៀននឹងណាมันប្រកួតជាមួយហ៊ុនសែនมันដើម្បីឈ្នះហ៊ុនសែនអានឹងយើងមិនបាច់គ្រប់គ្រងទេ តែបើភ្លើងទៀននឹងចង់ឈ្នះហ៊ុនសែនចង់ប្រកួតយកជ័យជាមួយហ៊ុនសែនយើងអុចភ្លើងទៀនទៅពិតណាស់ថាយើងនៅគណៈបកសង្គ្រោះជាតិប៉ុន្តែយើងអុចភ្លើងទៀនគ្រប់គ្រង យើងអុចភ្លើងយើងសង្គ្រោះជាតិនឹងអុចភ្លើងទៀនគ្រប់ត្រគ្រប់ត្រមានន័យថាយើងគ្រប់ត្រវាអត់មានខុសទេវាអត់មានខុសច្បាប់ទេហើយរឿងគ្រប់ត្រណាយើងគ្រប់ត្រចលនារបស់ភ្លើងទៀនដែលគេអឺអឺដែលគេធ្វើអានឹងគឺជាច្រកមួយឥឡូវឧបមាថាឥឡូវបើភ្លើងទៀននឹងមានចំហច្បាស់លាស់ហើយយើងដឹងយើងដឹងថាឥឡូវយើងគ្រប់ត្រភ្លើងទៀនអូខេឧបមាថាបើមានបាក់មួយបាក់ណាមួយដែលគេ កន្លងមកគេមានមនសិការជាតិតស៊ូពិតប្រកបច្បាំងដល់ជាមួយហ៊ុនសែនដើម្បីប្រជាធិបតេយ្យឧបមាថាគណៈបក GDP របស់យ៉ងសង្កូម៉ាឬក៏ខ្យងសង្កូម៉ាឧបមាខ្ញុំនិយាយចឹងចុះបាទឧបមាថាបើសិនណាជាគណៈបកនឹងពីដើមឡើយកុំបន្លែបន្លប់អាយេអាយោអាយេអាយ៉ា ក៏យើងគាំប្រកាសគាំទ្រដែរយើងគ្រាន់តែអូចេះជាងបងប្អូនទៅនេះទៅបោះឆ្នោតជ្រើសរើសគណៈបកពិតប្រកបមួយគឺគណៈបក GDP អីចឹងទៅឧបមាអញ្ចឹងប៉ុន្តែដោយសារតែអាមេបៈហ្នឹងវាទាំងលេលេលលើរួចខ្យងសង្កមាហ្នឹងវាទៅយងសង្កមាហ្នឹងវាលែងទៅជាយងសង្កមាវាទៅជាខ្យងសង្កមាអីចឹងទៅហើយ3អ៊ីនហ្នឹងវាមិនទៅ3អ៊ីន វាទៅជា0អ៊ីមអីចឹងចឹង0អ៊ីនអីចឹងវាមិនទៅ30អ៊ីមអីណាវាមិនមែន30អ៊ីមទេវាទៅជា0អ៊ីមអីចឹងទៅ0អ៊ីននេះចឹងទៅវាចឹងហើយដល់ពេលចឹងណាគេគ្រប់ត្រឥឡូវខ្ញុំទៅគ្រប់ត្រអាម៉េចឥឡូវហ្នឹងបើសិនណាជាអបើនិយាយពី LDP បើនិយាយពី LDP ខ្ញុំមិនដឹងគ្រប់ត្រអាម៉េច LDP បើវាថា វាអត់ចង់ឈ្នះវាបកកើតបាក់វាមានចង់ឈ្នះណាយកបើវាថាអញ្ចឹងហើយបងប្អូនឲ្យទៅគ្រប់ត្រូវវាអីឥឡូវបាសនាវាថាអញ្ចឹងវាថាបកកើតបាក់ដើម្បីផ្ដល់ឲ្យបងប្អូន មានការយល់ដឹងវានិយាយអញ្ចឹងវាថាបកកើតបាក់ដើម្បីឲ្យបងប្អូនមានការយល់ដឹងមានន័យថាអាសនាវាបកកើតបាក់អត់តាម3ឈ្នះទេបើវាមិនតាម3ឈ្នះតាម3អី វាបង្កើតបកដើម្បីចការធំដើម្បីចការមរិចដើម្បីចការកស៊ូដើម្បីទិញដីលក់ដីហើយនឹងគូតប្រុសប្រុសអាសនាវាបង្កើតបកដើម្បីអញ្ចឹងវាមិននៅតែឈ្នះហ៊ុនសែនទេណាបើវាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សើមអៀនសើមអៀនសៀនអត់ វាកើតបាក់វាបានសលេងឆ្នោតវាយកទៅលក់ឲ្យ CPP អើហើយបើអាសនាវាចឹងឲ្យខ្ញុំទៅគាំទ្រអាសនាមិនឥឡូវឲ្យឲ្យខ្ញុំទៅវាយជួងទៅវាយជួងគាំទ្រអាសនាមិនឥឡូវបងប្អូនថាទៅមើលហើយឲ្យលោកសំរងស៊ីទៅគាំទ្រទៅទៅវាយជួងគាំទ្រអាសនាមិនបើជួងរបស់អាសនានឹងវា វាបង្កើតឡើងដើម្បីតែស្ពាយហាប់ដែកទៅទិញចកាមហិចចកាមលូដើម្បីហ្នឹងហើយហើយយើងទៅគ្រប់គ្រងវាអាម៉េចឥឡូវគណៈបាណាក៏ដោយឲ្យតែយើងឲ្យតែតស៊ូណាប្រឆាំងចង់ឈ្នះចង់ចាញ់ជាមួយហ៊ុនសែនពិតប្រកបរឿងអីដែលលោកសំរងស៊ីមិនជួយគ្រប់គ្រងឥឡូវនេះគាត់ជួយឲ្យទៀត ប៉ុន្តែឥឡូវមានប៉ះណាទៀតដែលគ្រាន់បើវាអត់មានប៉ះណាទៀតប៉ះអាស៊ីណនប៉ះអាហ៊ុនកសលប៉ះណាទៀតប៉ះអាអាអាអីអាផ្សេងផ្សេងទៀតដែលគេបង្កើតដើម្បីឲ្យកម្មសខាទៅដឹកនាំរួចទៅរួចដែរបងប្អូនទៅរួចអត់ហើយឲ្យគាំទ្រមិនទៅ វាគ្រប់ត្រហ្មងបាក់ភ្លើងទៀនអត់មានអត់ណែណែអត់មានទើបតែបកកែទេបាក់នេះបាក់យូរហើយគ្រាន់តែគេផ្អាកសកម្មភាពតាហើយបាក់ហ្នឹងថ្នាក់ដឹកនាំបាក់ហ្នឹងសិតតែអ្នកប្រឆាំងជាមួយហ៊ុនសែនស្កាត់មុខសិតតែអ្នកច្បាំងជាមួយហ៊ុនសែនហើយនិយាយចំទៅអ្នកខ្លះជាប់គុកជាប់ច្បាក់ឥឡូវបាក់ហ្នឹងទាំងអស់សមាជិកភាពសិតតែអ្នកជាប់គុក សិតតែអ្នកតស៊ូជាប់គុកជាមួយនឹងហ៊ុនសែនភាកច្រើនជាប់គុកហើយមិនព្រមលះបង់តស៊ូដូចនេះចឹងខ្ញុំខ្ញុំថារឿងគេគ្រប់គ្រងគណៈបកថាគ្រាន់តែទៅអុចទៀនគ្រប់គ្រងគណៈបកភ្លើងទៀនបែរទៅជាថាលោកសំរងស៊ីអីកំតិចរំលាយគណៈបកសង្គ្រោះជាតិអីឡាក់នឹងឡាក់បងប្អូនណាបងប្អូនឃើញ អ្នកដែលនិយាយទ្រឹស្ដីហ្នឹងអ្នកដែលនិយាយទ្រឹស្ដីថាសំរងស៊ីឬក៏អ្នកខ្លះទៅគ្រប់គ្រងគណៈអុចទៀនហ្នឹងថាបំបែកសង្គ្រោះជាតិអាអ្នក និយាយនឹងខ្លួនឯងហ្នឹងណាបងប្អូនអើយអាអ្នកហ្នឹងអត់ដែល សង្គ្រោះសង្គ្រោះជាតិស្អីទេអត់ដែលតតសោះមាន អាខ្លះហ្នឹងនៅ ក្នុង សង្គ្រោះជាតិណូទៅសែបគប់ជាមួយអាអ្នកបំផ្លាញសង្គ្រោះជាតិ ទៅបង្កើតអង្គការហ៎ទៅបង្កើតអង្គការខ្លះទៅ ទៅបង្កើតស្អីស្អីទៅតពេតប៉ែហើយអួតតាំងខ្លួនឯងនិយាយតាម Facebook តាំងខ្លួនឯងថា ខ្ញុំគ្រប់គ្រងសង្គ្រោះជាតិជានិច្ចឆ្កែក៏វាចេះនិយាយដែរគ្រប់គ្រងសង្គ្រោះជាតិតតណាឯងនៅ ជួយគណៈបកសង្គ្រោះជាតិហ៎ បើអ្នកឯងអត់ជួយគណៈបកសង្គ្រោះជាតិផងមិនហៅថានៅគ្រប់គ្រងសង្គ្រោះជាតិបើគ្រាន់តែស្រែកគ្រប់គ្រងអាចមានបញ្ចេញសកម្មភាពថាគេគ្រប់គ្រងចោះគេអត់ចេញមុខចោះអានឹងគេជួយជាថាវិការទៅសង្គ្រោះជាតិអូខេប៉ុន្តែឯងនេះគ្រប់គ្រងសង្គ្រោះជាតិទៅបង្កើតអង្គការគ្រប់គ្រងសង្គ្រោះជាតិទៅបង្កើតគណៈបកផ្សេងទៀត គាំទ្រគណៈបកសង្គ្រោះជាតិវាយប្រហារគណៈបកសង្គ្រោះជាតិវាយប្រហារមេដឹកនាំគណៈបកសង្គ្រោះជាតិស្អីគេសង្គ្រោះជាតិនឹងក្រែងមនុស្សហ៎ហើយក៏សង្គ្រោះជាតិនឹងអ្នកឯងយកថាផ្លាកអ្នកឯងនាំគ្នាវិច្ផ្លាកនឹងទៅឈ្មោះថាខ្លួនឯងសង្គ្រោះជាតិឈួតតម្ងណាចាស់ចាស់មួយចំនួននៅក្រៅប្រទេសនៅអាមេរិកនៅកាណាដាអីហ្នឹងខ្ញុំថាសុំល្មមល្មមទៅអ៊ំអ៊ំអើយកុំឈួតកុំខួរខ្លីពេក អូខេល្មមល្មមទៅដោយខ្ញុំនិយាយចឹងផ្ទះមួយវាមានច្រក2ច្រក3នោះបានគេហៅតែផ្ទះបើផ្ទះមានច្រកតែមួយអានឹងគេហៅរួនឆ្កែយល់ទេបងប្អូនមើលផ្ទះឆ្កែគេធ្វើច្រកតែមួយទេគេមិនដែលធ្វើច្រកពីរទេហើយអ្នកនយោបាយណាដែលធ្វើនយោបាយហើយមានច្រកតែមួយអ្នកនយោបាយនឹងរស់ដូចឆ្កែអញ្ចឹងខ្ញុំនិយាយត្រង់ខ្ញុំនិយាយត្រង់ពីព្រោះ អ្នកនយោបាយនឹងគ្មានគំនិតណែគ្មានគំនិតលូតលាស់គេហៅអ្នក នយោបាយដែលគ្មានគំនិតលូតលាស់អន់ជាងឆ្កែទៀតខ្ញុំប្រាប់ទៅព្រោះផ្ទះឆ្កែគេធ្វើតែផ្ទះឆ្កែខ្ញុំប្រាប់ផ្ទះឆ្កែគេធ្វើតែគេធ្វើតែមួយច្រកទេផ្ទះមនុស្សគេធ្វើ3 4ច្រកពីព្រោះមនុស្សຕົកកន្លែងនៅ ពេលដែលខ្លួនមាន ហានិភ័យ តែបើឆ្កែវាមានគិតរឿងហានិភ័យអីយើងធ្វើឲ្យវានៅនោះបាទហើយអ្នកណាមានគំនិតអញ្ចឹងខ្ញុំហ៊ានទាយថានៅនឹងអន់ជាងមិនបាច់មិនមែនមនុស្សទេខ្ញុំថាខ្ញុំនិយាយត្រង់ហ្មងខ្ញុំនិយាយត្រង់អ្នកនឹងមិនមែនមនុស្សទេមនុស្សមកអំពីពាក្យបល័យមនោឧសោអាសនោអាសាតិមនុស្សោគេប្រែមកថាមនុស្សមានចិត្តដុសឡើងជាលំដាប់ មនុស្សធ្វើអីក៏គេក៏គេប្រមាលមើលទៅអនាគតដែរតែអនាគតរយៈកាល5ឆ្នាំទៀតវាទៅជាយ៉ាងម៉េច10ឆ្នាំទៀតវាទៅជាយ៉ាងម៉េចធ្វើផ្ទះវិស្វករជាងសំណង់ដែលគេកសាងផ្ទះសម្បែងក៏គេគិតដែរគេរាប់តើផ្ទះយើងនឹងត្រូវការអាយុកាលប្រមាណដើម្បីឲ្យអាយុកាល50ឆ្នាំតើគេត្រូវកម្រិត ឈើដែលយកមកធ្វើនឹងឈើរបៀបម៉េចហើយស៊ីម៉ងដែលមកធ្វើនឹងស៊ីម៉ងរបៀបម៉េចដែកខ្សាច់ថ្មដែលគេយកមកធ្វើអានឹងជាការប្រៀបធៀបទេបន្ទាប់មកគេធ្វើហើយ គេវាយតម្លៃថាផ្ទះនឹងអាចមានអាយុកាល50ឆ្នាំ50ឆ្នាំទៅក្រោយត្រូវ replace ត្រូវ rebuild ណានេះត្រូវ rebuild នោះ ពីព្រោះវាមានខ្លះរបស់ខ្លះវាមិនមែននៅ50ឆ្នាំទេវាអាចនៅ100ឆ្នាំអញ្ចឹងគេមើលឃើញថាអារបស់ណាដែលត្រូវគេ replace និង rebuild ថ្មី50ឆ្នាំក្រោយគេប្រាប់ថាផ្ទះនឹងត្រូវតែ rebuild នេះ rebuild នោះ rebuild នេះ rebuild នោះអីចឹងឧបមាចឹង replace សុំទោស replace នេះ replace នោះចឹងទៅជំនួសដោយវត្ថុនេះដោយវត្ថុនោះអីចឹងទៅដូចគ្នានឹង ផ្លូវនយោបាយច្រកនយោបាយដូចគ្នាតស៊ូសង្គ្រោះជាតិនៅតែសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិនៅតែជាគណៈបកសង្គ្រោះជាតិប៉ុន្តែច្រកត្រូវតែដើរត្រង់ថាយើងបំបែកកម្លាំងដើរយ៉ាងណា អានឹងជារឿងយុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់យើង។ ប៉ុន្តែយើងអត់ងាប់នៅកន្លែងហ្នឹងទេយើងអត់ដេកថាខ្ញុំស្រឡាញ់សង្គ្រោះជាតិណាខ្ញុំមិនទៅណាចោលសង្គ្រោះជាតិទេបងប្អូនបើសិនណាជាហ៊ុនសែនមិនអោយសង្គ្រោះជាតិមកវិញទេខ្ញុំមិនចូលបកណាទាំងអស់បងប្អូនខ្ញុំស្រឡាញ់សង្គ្រោះជាតិណាស់បងប្អូនអានឹងភាសាគេនិយាយបានភាសានិយាយតែមិនមែនភាសាអនុវត្តទេណាភាសានិយាយភាសានិយាយដើម្បី នាំគ្នាឲ្យស្ថិតនៅ ក្នុងនៃសង្គ្រោះជាតិសង្គ្រោះជាតិមិនមែនដេកអោបទេអូខេសង្គ្រោះជាតិគឺជាផ្នត់គំនិតដែលនៅក្នុងខួរក្បាលមនសិការរបស់ មនុស្សម្នាក់ម្នាក់អ្នកឯងនៅផ្ទះណាក៏ដោយឲ្យតែអ្នកឯងមានគំនិតសង្គ្រោះជាតិអ្នកឯងនៅកន្លែងណាក៏ដោយក៏ស្មើនឹងសង្គ្រោះជាតិដែរចឹងហើយ បានពេលខ្លះយើង អត់ប្រកាន់ប្រមាណទេពីរឿងអ្នកចោះចូលពីរឿងអ្នកទៅ ធ្វើកាជាហ៊ុនសែនអីហេតុអីបានជាខ្ញុំអីមិនសូវល្វីល្វល់ប្រហែលពីព្រោះខ្ញុំដឹងអ្នកទាំងអស់នោះណាសិតតែជាអ្នករងគ្រោះក្រមរបបហ៊ុនសែនចេញមកតស៊ូប្រឆាំងជាមួយនឹងហ៊ុនសែនចេញមកតស៊ូប្រឆាំងជាមួយនឹងហ៊ុនសែនដល់ពេលប្រឆាំងទៅវាបាក់ទឹកចិត្តដល់ពេលបាក់ទឹកចិត្តមកគ្នាមិននឹងធ្វើម៉េចក៏រត់ចុះចូល បងស័កសិទ្ធសេរីក៏រត់ចុះចូល ទៅគណៈបកប្រជាជនវិញទៅ ខ្ញុំសួរបងប្អូនតើគណៈបកប្រជាជននឹងពួកនឹងដែលទៅចុះចូលជាមួយគណៈបកប្រជាជននឹងថាដឹងថាតើគណៈបកប្រជាជននឹងគេឲ្យតម្លៃគាត់ប៉ុណ្ណាគាត់ដឹងមិនមែនគាត់អត់ដឹងថាគេមិនឲ្យតម្លៃគាត់ទេគាត់ដឹងប៉ុន្តែគាត់ដើម្បីជួបជុំសាច់ញាតិដើម្បីជួបជុំបងប្អូនដើម្បីអីចឹងទៅ គាត់សុខចិត្តឲ្យគេរៀបចំធ្វើពិធីចោះចូលធ្វើពិធីចោះចូលទៅ អ្នកខ្លះទៅ គេប្រើឲ្យវាយយើងមកអ្នកខ្លះទៅក៏គេមិនប្រើដែរគ្រាន់តែថាធ្វើពិធីចោះចូលនឹងគ្រាន់តែជាគេរៀបចំគេហៅរៀបចំបរិមាណឲ្យអ្នកដតីមើលឃើញ ថាកម្លាំងនៃការចោះចូលរបស់គណៈបកប្រជាជន កាន់តែច្រើនទេប៉ុន្តែបងប្អូនបើគណៈបកប្រជាជនបោះឆ្នោត ត្រឹមត្រូវខ្ញុំថាគណៈបកប្រជាជនភ័យពីរឿងកម្លាំងខ្លួនឯងឥឡូវខ្ញុំលើកឧទាហរណ៍រឿងមួយ បងសារ៉េតដឹងហ៎បងសារ៉េតនៅក្នុងគណៈបកប្រជាជនរាល់ថ្ងៃបងសារ៉េត ខ្ញុំសិតតែមកពីគណៈបកប្រជាជនហេតុអីបានជាខ្ញុំប្រឆាំងជាមួយគណៈបកប្រជាជនពីព្រោះអំពើអយុត្តិធម៌សួរថាគណៈបកប្រជាជន មានអ្នកល្អទេមានមិនមែនថាអត់ទេ ប៉ុន្តែចុះអាណាដែលធ្វើឲ្យថាស្អីក៏វាមានការប្រែប្រួលគណៈបកប្រជាជនចង់បានការផ្លាស់ប្ដូរដែរគោលនយោបាយក្នុងបកមិនមែនចេះតែឲ្យនៅណែចាស់កម្រិលនៅអាកំណត់ចាស់កម្រិលនោះដែរគណៈបកប្រជាជនក៏មានមនុស្សគេហៅ develop ដែរ develop ដែរមានមនុស្សអភិវឌ្ឍដែរតាគណៈបកប្រជាជនវាចេញ ពីគុំនេះ ប៉ុន្តែពេលខ្លះក៏មានមនុស្សដែលនាំមកដែលដែលមានគំនិតសេរីនិយមតាណាហើយមិនត្រូវការអាគំនិត ដឹកនាំដោយហ៊ុនសែនសពថ្ងៃមានតាមិនមែនអត់ណាខ្ញុំលើកឧទាហរណ៍មួយ2013គណៈបកប្រជាជនសមាជិកភាពទាំងចុះចូល ទាំងមិនចុះចូល ចំនួន5លានផ្លាយចិត្តនិង6លាននាក់ និងសមាជិកភាពដែលមានបានរបស់គណៈបកខ្ញុំប្រាប់សមាជិកដែលគ្រប់គ្រងផ្ទាល់ដែលគេបំពាក់បំពន់ដូចជាថ្ងៃមុននឹងរតនរស្មីលីដូចស្អីស្អីនឹងគេទៅចោះចូលសីហាសវណ្ណភូមិអឺអីអីឆ្មាខ្មៅអីនឹងដែលដែលទៅចោះចូលថ្ងៃមុនណាអ្នកទាំងអស់ហ្នឹងគេធ្វើកាតឲ្យមួយមួយម្នាក់កាតសមាជិកគណៈបកប្រជាជនអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនភាគច្រើន គេធ្វើកាតហើយនឹងបានគ្រួសារសភៅគ្រួសារគេធ្វើដោយពួកកុម្មុយនីសចឹងសភៅគ្រួសារនៅស្រុកយួនហ្នឹងគេហៅ សភៅគណៈបកសភៅគ្រួសារហ្នឹងខ្ញុំនិយាយអញ្ចឹងអ្នកនៅក្នុងប្រទេសកម្ពុជាដឹងមានសភៅគ្រួសារគណៈបកប្រជាជនតាំងពីមុនឆ្នាំ2013ប្រជាពលរដ្ឋដែលមាន បញ្ជីនៅក្នុងបញ្ជីរបស់គណៈបកប្រជាជន មាន76លាននាក់76លាននាក់ បើនិយាយពីចំនួនអ្នកបោះឆ្នោតសរុបទូទាំងប្រទេស គឺគណៈបកប្រជាជន បាន50%បូក1គណៈបកប្រជាជនអាចបាន សម្លេងឆ្នោត2 4 2 4លាន ទៅ6លាន2 4លាន ទៅ5លានសម្លេងបាទ2 4លានទៅ5លានសម្លេង យើង ថាស្អុយខ្លះចុះ ហើយបើសិនណាជាគណៈបកប្រជាជននឹងមានសម្លេង76លាននាក់វាគួរតែសម្លេង ឆ្នោតរបស់គណៈបកប្រជាជននឹងមាន76លាននាក់ឥឡូវខ្ញុំដាក់សំណួរសួរបងប្អូនចុះបើគណៈបកប្រជាជនមាន សមាជិក ដែលមាន បាន និងសភៅគ្រួសារដល់ទៅ76លាននាក់ដល់ពេលបោះឆ្នោតឆ្នាំ2013ហេតុអីបានជាសម្លេងគណៈបកប្រជាជន បាន ត្រឹមតែ2លាន3លាន5សែនសម្លេងជាង ចុះបាត់1លានកន្លះចិត្ត2លានទៀតទៅណាខ្ញុំដាក់សំណួរសួរបងប្អូនចឹងចុះបាត់2លានទៀតទៅណាក្រែងថាចុះចូលច្រើនណាស់ទៅណា គេបោះឲ្យសង្គ្រោះជាតិទាំងអង្គមានទៅណាគេបោះឲ្យសង្គ្រោះជាតិហ្នឹង អញ្ចឹងមានន័យថាម៉េចមានន័យថាសំបីតគណៈបកប្រជាជន ដែលទទួលស្គាល់ថាសមាជិករបស់ខ្លួនឯងគឺបានបោះឆ្នោតឲ្យគណៈបកប្រឆាំងហ៊ុនសែនខ្លួនឯងដឹងច្បាស់គណៈបកប្រជាជនខ្លួនឯងដឹងច្បាស់គ្មានអ្នកណាដឹងច្បាស់ក្រៅពីគណៈបកប្រជាជនទៀតទេខ្ញុំមិននិយាយបន្លឺទេពីព្រោះខ្ញុំធ្លាប់មកពីនឹងដែរខ្ញុំធ្លាប់មកពីនឹងដែរបន្លឺស្អីពីព្រោះអី ពីព្រោះគេស្អប់ទង្វើដឹកនាំគេមិនមែនដោយសារការជឿញុះញង់ទេគេស្អប់បំផុតគឺអារបៀបដឹកនាំបពពួកនិយមអាសន្តិភាពម៉ែវាហ្នឹងដើម្បីបានសន្តិភាពខ្ញុំនិយាយដល់ចំណុចហ្នឹងខ្ញុំស្ដាប់ព័ត៌មានមុននេះមុននឹងខ្ញុំមកខ្ញុំស្ដាប់ព័ត៌មានមុននេះបងប្អូនណាខ្ញុំស្ដាប់អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់លោកសេលិនស្គី ខ្ញុំប្រាប់ពេលយើងស្ដាប់ខ្លះហើយយើងគិតមកដល់រឿងប្រទេសយើងស្ទើរតែស្រក់ទឹកភ្នែកណាស្ទើរតែស្រក់ទឹកភ្នែកបងប្អូនដឹងដឹងដឹងអឺរុស្ស៊ីនឹងចរចាលើកទី3នឹងដឹងរុស្ស៊ីនឹងគេតម្រូវឲ្យប្រទេសអ៊ុយក្រែនធ្វើម៉េចគេថា ប្រសិនណាបើអ្នកឯងចង់បាន សន្តិភាព យើងអាចឲ្យអ្នកឯងបានតែអ្នកឯងទីមួយអ្នកឯងត្រូវតែធ្វើប្រទេសអ្នកឯងឲ្យឯករាជ្យមិនចូលបកសម្ព័ន្ធណាទាំងអស់ទី2អ្នកឯងត្រូវតែរំលាយចោលនៅកងទ័ពទាំងឡាយ របស់អ្នកឯងចោល ទី3តំបន់គ្រាមាតំបន់អឺអឺឌូណាត់តំបន់មួយទៀត សុំឲ្យឲ្យអ្នកឯងទទួលស្គាល់ថាជារបស់រុស្ស៊ីបងប្អូនប្រធានាធិបតីប្រទេសអ៊ុយក្រែនគាត់និយាយថាដាច់ខាតគាត់មិនអាចក្បត់ជាតិរបស់គាត់បានទេ ពីព្រោះអាលក្ខខណ្ឌទាំងអស់នោះគឺរក្ខខណ្ឌដែលធ្វើឲ្យសេលិនស្គីកាន់អំណាច គាត់ថាបើសេលិនស្គីយល់ព្រមសេលិនស្គីបានធ្វើជាប្រធានាធិបតី នៅប្រទេសអ៊ុយក្រែននឹងជារៀងរហូតជារៀងរហូត ហើយប្រទេសអ៊ុយក្រែននឹងមានសន្តិភាពជារៀងរហូត នេះគឺជាអ្វីដែលពូទីនដាក់ឲ្យទៅប្រទេសអ៊ុយក្រែនខ្ញុំសួរបងប្អូន ពាក្យនេះណា បើសិនណាជាហ៊ុនសែនណាហ៊ុនសែនទទួលយកដើម្បីសន្តិភាពខ្ញុំធ្វើឆ្កែយួនខ្ញុំធ្វើកាជះចិន ដើម្បីសន្តិភាព ខ្ញុំនឹងសម្លាប់ខ្មែរណាដែលនាំឲ្យខ្ញុំចាញ់ការបោះឆ្នោត ដើម្បីសន្តិភាពខ្ញុំនឹងមិនអោយពួកខ្មែរគណៈបកខ្មែរណា ដែលចង់ឈ្នះខ្ញុំ អាចឈ្នះខ្ញុំបានទេ ព្រោះរឿងតែមួយគត់គឺខ្ញុំដើម្បីការពារសន្តិភាពតាមពិត មិនមែនការពារសន្តិភាពទេ ពាក្យសន្តិភាពពួកអាគមនេះវាគ្រាន់តែនិយាយទេ អាសន្តិភាពរបស់ហ៊ុនសែនរាល់ថ្ងៃហ្នឹងបើសិនណាជាអបកប្រជាជននឹងឈ្នះអង្គើក្បត់ជាតិនិងអង្គើឆ្លៀនពៀនដែលយន់នៅ ពីក្រោយខ្នងនៃអាគណៈបកប្រជាជន40ឆ្នាំជាងនេះវានឹងលិចរូបរាងចេញឡើង វានឹងលិចរូបរាងចេញឡើងវានឹងលិចរូបរាងចេញឡើង ដូច្នេះហើយបានជាពួកវាតែងតែនិយាយថាមិនដូរខ្លាចសង្គ្រាមអាណាអ្នកបង្កើតសង្គ្រាម បើវាអ្នកមានកាភ្លើងវាអ្នកមានកាភ្លើងយើងអត់កាភ្លើងគេថាទេបើឯងឈ្នះឲ្យចូលបើឈ្នះស្មានតែអ្នកឈ្នះនឹងចេះតែធ្វើអីតែប្រេះតែប្រាស់បានអ្នកឈ្នះនឹងចេះតែចេញបញ្ជាទៅសម្លាប់គេបានពេញទឹកពេញដីអត់ទេมันអាចទេ អ្នកឈ្នះធ្វើអីក៏ស្របទៅតាមច្បាប់ដែរពីព្រោះប្រទេសមានច្បាប់ធ្វើអីក៏ស្របទៅតាមច្បាប់ដូច្នេះបងប្អូនយើងយើងយើងស្ដាប់ខ្ញុំបើខ្ញុំជាលោកសេលិនស្គីខ្ញុំសុកចិត្តច្បាំងស្លាប់ជាមួយនឹងប្រទេសជាតិខ្ញុំអត់ត្រូវការសន្តិភាពដោយចុះហត្ថលេខាខ្ញុំអត់ត្រូវការសន្តិភាព ដោយការចុះហត្ថលេខា កាត់ទឹកដីឲ្យគេដោយហ៊ុនសែនទេបងប្អូនហើយហ៊ុនសែនណាចុះហត្ថលេខាឲ្យគេកាត់ទឹកដីឲ្យគេ កាត់កោះត្រោលឲ្យគេ កាត់ទឹកឲ្យគេសពបែបយ៉ាងទាំងអស់ដើម្បីសន្តិភាព បងប្អូនមើលទៅមានអ្នកណា ដែលទៅ ប្រោះសន្ធិសញ្ញា81 82 83 84 85 ឲ្យរស់ឡើងវិញនៅឆ្នាំ2005អាណាគេទៅប្រោះអាសន្ធិសញ្ញាព្រំដែនទាំងអស់នឹងព្រំដែនគោកនិង ព្រំដែនទឹកប្រវត្តិសាស្ត្រនឹងឲ្យរស់ឡើងវិញហ៊ុនសែនចុះអាណាចូលរួមលើកដៃអាខំវាសនាបងប្អូនដើម្បីការពារសន្តិភាព គេសុកចិត្តទៅ ប្រោះអាសន្ធិសញ្ញាដែលយួននិងយួនបង្កើតឡើងដើម្បីឈ្លានពានខ្មែរណា ដើម្បីឆ្លៀនពៀនខ្មែរចុះហត្ថលេខាចុះហត្ថលេខា ដើម្បីឲ្យយួនបោះបង្គោលព្រំដែនតាមតែអំពើចិត្តដើម្បីអីអានឹងអានឹងដើម្បីសន្តិភាពខ្ញុំខ្ញុំមើលរឿងលោកសាលិនស្គីខ្ញុំមើលហើយមើលទៀតខ្ញុំស្ដាប់ហើយស្ដាប់ទៀតទោះជាមានរឿងខ្លះខ្ញុំបកប្រែអត់បានខ្ញុំចូលទៅបកប្រែ2 3ដង នៅ ពាក្យពេចដែលគាត់និយាយជូនណាខ្មែរយើងក៏ មានព័ត៌មានខ្លះគេនិយាយល្អគេនិយាយល្អដូចជាណែ7 day ព្រឹត្តិការអឺសំខាន់សំខាន់ព្រឹត្តិការ7 day អីជាដើមនេះព័ត៌មាននឹងល្អស្ដាប់ពួកគាត់នោះអានព័ត៌មាននោះអា page មួយនោះ page 7 day ព្រឹត្តិការហ្នឹងល្អណា page នោះព័ត៌មានគេនិយាយល្អល្អគេ អត់មាននេះតែគេនិយាយដូចជា នៅចំចំណុចកដាល គេអត់និយាយដូច ពួកអា CPP អីព័ត៌មានវាបែបប្រជាពិធដ្ឋទេពួកអារដ្ឋាភិបាលរបស់ហ៊ុនសែនហ្នឹងគឺថាព័ត៌មាន បែបកុម្មុយនីសហ្មង បែបកុម្មុយនីសហ្មងបែបកម្មជើងហ្មងព័ត៌មានពួកវាអាប្រេសអា Fresh New ក៏ដោយអាដើម7ក៏ដោយអាស្អីក៏ដោយអាមួយចំនួនទៀតគឺថាព័ត៌មានវាគឺលំអៀងហ្មងប៉ុន្តែយើងទៅមើលព័ត៌មានណា ដែលវាមិនលំអៀងបាទហើយមិនបំផ្លើស ព័ត៌មានមិនលំអៀងព័ត៌មានមិនបំផ្លើសគឺជាព័ត៌មានដែលមានវិជ្ជាជីវៈយើងឃើញមានបណ្ដាញព័ត៌មានមួយចំនួនស្ដាប់ទៅបងប្អូនស្ដាប់អំពីវីរភាពរបស់លោកសេលិនស្គីនិងកងទ័ពរបស់លោកសេលិនស្គីទាំងអស់ខ្ញុំជឿថាបើគ្មានការឯកភាពកងទ័ពជាតិរបស់អ៊ុយក្រែនទេណាលោកសេលិនស្គីប្រហែលជាចប់យូរណាស់ហើយ ប៉ុន្តែដោយសារតែពូជសាសគេជាតិសាសគេការពារពណ៌ភាពទឹកដីទោះជាគេដឹងថាចាញ់រុស្ស៊ីក៏ដោយក៏គេនៅតែច្បាំងអានឹងដើម្បីអីដោយសារគេមិនសុខចិត្តកាត់ទឹកដីដើម្បីដូរយកនៅការគ្រប់គ្រងអំណាចប្រើពាក្យឲ្យពរោះស្ដាប់ គឺថាដើម្បីសន្តិភាពបញ្ចប់សង្គ្រាមជុះហត្ថលេខាកាត់ដីឲ្យគេ ចុះហត្ថលេខាកាត់ដីឲ្យគេ ធ្វើសន្ធិសញ្ញាបំពេញបន្ថែមឲ្យគេ ដើម្បីឲ្យគេគ្រប់គ្រងខ្លួនឯងឲ្យខ្លួនឯងបន្តកាន់អំណាចតទៅទៀតណាដើម្បីឲ្យខ្លួនឯងកាន់អំណាចតទៅទៀតសួរខ្ញុំបងប្អូនខ្ញុំដាក់សំណួរសួរបងប្អូនថាតើមនសិការជាតិរបស់ជនជាតិអ៊ុយក្រែននិងមនសិការជាតិរបស់យើងវាទៅណា ហើយបងប្អូនយល់ថារាល់ថ្ងៃហ្នឹងកម្ពុជាយើងមានអធិបតេយ្យ No no អត់ទេបងប្អូនអត់ទេដូចខ្ញុំនិយាយចឹងសំបីតាអាម៉ាណែតអាម៉ានីក៏មិនដឹងថាកូនហ៊ុនសែនមែនដែរឬអត់ផងយើងអត់ដឹងផងនយោបាយប្រជាសាស្ត្ររបស់ យួនវាដើមមុនរុស្ស៊ីយួនវាដើមមុនរុស្ស៊ីរុស្ស៊ីទឹកតដើរនៅអ៊ុយក្រែន ទើបតែដើរនៅនឹងអ៊ុយក្រែនចំណែកឯយួនបានដើរនៅក្នុងប្រទេស កម្ពុជាយើងរួចទៅហើយ40ឆ្នាំនេះ40ឆ្នាំនេះ គឺប្រទេសកម្ពុជាយើងស្ថិតនៅក្រោមអាណានិគមគេបងប្អូន មើលចរិតហ៊ុនសែនជាមួយខ្មែរនិងចរិតហ៊ុនសែនជាមួយយួនចិនខ្ញុំអត់រើសអើងពូជសាសន៍ទេបងប្អូនប៉ុន្តែមេដឹកនាំត្រូវតែ មាន ចិត្តស្មើណា ត្រូវតែមានចិត្តស្មើមានន័យថាខ្មែរក៏យើងស្រឡាញ់ជនជាតិណាក៏ដោយចូលមកឲ្យតែស្របតាមច្បាប់កម្ពុជាយើងស្រឡាញ់ទាំងអស់យើងចូលចិត្តទាំងអស់អានឹងគឺមេដឹកនាំដែលមានចិត្តស្មើខ្ញុំចង់មានន័យអញ្ចឹងប៉ុន្តែមើលទាំងវើហ៊ុនសែនខ្មែរយើងធ្វើបាបយួនក្រាបលូនថ្វាយអង្គមបងប្អូនមើលជួប អ្នកណាខ្ញុំអត់ដឹងទេជួបលោកសង្ឃខ្មែរហ៊ុនសែនអង្គុយលោកឈរបើថាអង្គុយអង្គុយស្មើគ្នា ហើយសំបីតាលើកដៃសាពះលោកក៏អត់ដែរបើហេងសំរិនវិញ លោកលិតជគួងសាពះហេងសំរិនលោកហ៎លោកសង្ឃលិតជគួងសាពះហេងសំរិនបើហ៊ុនសែនទុកលោក ទុកប្រសង់ហ្នឹងប្រសង់ហើយប្រសង់ខ្មែរមួយចំនួន ដើម្បីលៀបសការៈសាពះលូនក្រាបអ្នកធំ ដើម្បីលៀបសការៈរបស់ខ្លួនគ្រាន់តែពាក់ខោអាវលោកមែនប៉ុន្តែมันប្រកបថាលោកទេព្រោះលោកខ្លះហ្នឹង បំណងលៀបសការៈមានលោកធម៌ច្រើនជាង ប្រសក់ទៅទៀតប្រសក់លោកលះ ប្រសង់ប្រសោះលះលះបាត់ប្រសោះនាំគ្នាលះទៅបាត់ចំណែកឯប្រសង់លះបាន មួយចំនួនណាខ្ញុំនិយាយមួយមួយចំនួនអង្គណាអង្គខ្លះ លោកលះបានប្រសក់លះបាត់លះបានលះបាត់នឹងយ៉ាងម៉េចខ្ញុំចង់បញ្ជាក់ថាលះបាត់ឧបមាថាយើងយកបច្ច័យទៅប្រគេនលោក យើងមិនបាត់អស់100ដុល្លារអតែនេះយើងបានប៉ុនបងប្អូនណាបានប៉ុនប៉ុន្តែលោកលះដែរប៉ុន្តែលោកលះបានបើថាលះបានព្រះអង្គខ្លះលោកយកទៅកសាងសមិទ្ធផលនានា ផ្នែកសាសនាខ្ញុំអត់ថាអីទេ ខ្ញុំអត់ថាអីទេខ្ញុំថាតែប្រសង់ដែលគ្រប់គ្រង CPP មួយចំនួន លោកបាន ថាវិការនឹងទៅ លោកទំនើបទំនើបដូចជាទៅថ្វាយគុំមួយហ៊ុនសែនទៅយកចិត្តហ៊ុនសែនបពពួកហ៊ុនសែនធោពួកហ៊ុនសែនដើម្បីផលប្រយោជន៍ដើម្បីឋានៈដើម្បីផលប្រយោជន៍ដើម្បីឋានៈដើម្បីភាពហំហានដើម្បីភាពហឺហាអឺដើម្បីគេហែហោមដើម្បីគេស្គាល់លោកធម៌ពេញខ្លួនជាង ប្រសក់ ហើយតែងតែបង្រៀនប្រសង់ខ្លះលោកជាធម្មកថាបង្រៀនថាដឹកគុណអសូមឲ្យញាតញោមលះបង់នៅមច្ឆរិយៈពលគឺសេចក្តីកំណាញ់ហើយឲ្យលះបង់នៅចិត្តលោកធម៌ទាំងឡាយកុំឲ្យមានក្នុងខ្លួនទើបខ្លួនបានទៅដល់ឋានសួគ៌ដល់និព្វាន រីឯខ្លួនទៅថ្វាយគុំហ៊ុនសែនអានឹងខ្ញុំនិយាយតែប្រសង់មួយចំនួនទេ ដែលលោកទៅថ្វាយគុំហ៊ុនសែនទេខ្ញុំអត់និយាយប្រសង់ទូទៅទេប្រសង់ភាកច្រើនព្រះអង្គលោកបប្រតិបត្តិត្រឹមត្រូវព្រោះខ្ញុំធ្លាប់ជាអតីតប្រសង់ដែរប្រសង់មួយចំនួនដែលខ្ញុំឃើញដែលបងប្អូនបានឃើញនៅក្នុងរូបថតហ៊ុនសែនអត់ថ្វាយគុំប្រសង់បងប្អូនណាពេលដែលហ៊ុនសែនទៅជួបយួនបងប្អូនមើលរូបថត គ្រប់រូបថត ដែលហ៊ុនសែនទៅជួបយួនណាទៅជួបមេដឹកនាំយួនណាបងប្អូនឲ្យហ៊ុនសែនស្ពះសិនអញ្ចេះ សាពះសិនអញ្ចឹងណាអញ្ចឹងអាអាអាអាដៃនៅលើក្បាលហ្នឹងណាអានឹងស្មើនឹងសំពះព្រះជាម្ចាស់បងប្អូនណាមិនធម្មតាទេណា មិនមែនសំពះបែបមិនចេះទេណាសំពះបែបមិនចេះបែបបែបមិត្តភ័ក្តិទេណាអត់ទេហ៊ុនសែនសំពះអញ្ចឹងបងប្អូនមើលរូបថតទៅមើលរូបថតទៅហ៊ុនសែនទៅជួបយួន ហើយជាមួយនឹងហ៊ុនសែនជួបប្រសង់ដែលអាណែបណបគាត់ ដែលអាណែបណបគាត់តើគាត់ធ្វើអាម៉េចជាមួយប្រសង់ហើយគាត់ធ្វើអាម៉េចជាមួយយួនហើយអានឹងហើយដែលបញ្ជាក់ថាហ៊ុនសែនគឺស្ថិតនៅក្រោមអំណាចឥទ្ធិពលគេទាំងស្រុងឃើញគ្រប់គ្នាទាំងអស់មិនថាខ្ញុំមិនថាអ្នកនៅក្នុងគណៈបកប្រជាជននេះឃើញទាំងអស់ប៉ុន្តែមិនព្រមហ៊ានទទួលស្គាល់ការពិតវាខ្លាចស្អី ខ្លាចស្អីគ្រាន់តែដើម្បីប្រទេសជាតិយើងខ្លាចស្អីឥឡូវម្នាក់ម្នាក់នរណាមិនចង់ធ្វើដោយសេលិនស្គីកាលណាបើមានមនសិការជាតិដោយពួកគេនោះណា បងប្អូនមើលពិភពលោករំជើបរំជួលមកពីយើងធ្វើអត់តន់ដូចមកពីយើងធ្វើនឹង អ្នកខ្លះគ្រាន់តែចង់បានល្បី តាមពិតរឿងមនសិការជាតិអត់មានធ្វើការងារដើម្បីចង់ល្បីទេណាខ្ញុំប្រាប់ មេនសិកាជាតិនិយាយអ្វីក៏ដោយធ្វើអ្វីក៏ដោយអ្នកណាតសើក៏តសើមិនតសើក៏អត់ទេគិតតែពីគោលដៅអញបាញ់ទៅអ្នកណាអញប្រយុទ្ធជាមួយអ្នកណាចង់អ្នកណាមកថាម៉េចមកបាញ់អាម៉េចមកទាត់ពីក្រោយមកចាក់ពីក្រោយមើលទៅបើសិនតែគេចាក់ហ្នឹងមើលទៅមើលតំណងគួតក៏តបើមិនគួតបដៅឲ្យគេចាក់ទៅព្រោះគេចាក់ទៅក៏វាមិនមុតយើងដែរអ្នកខ្លះចាក់ទៅធ្វើឲ្យយើងលមាស់ធ្វើឲ្យយើងស្គៀប ប៉ុន្តែអ្នកខ្លះបើចាក់យើងមិនលមាស់មិនស្គៀបទេទុកឲ្យគេចាក់ទៅវាគ្រាន់បើវាគ្រាន់បើជាងអឺយើងព្រោះយើងប្រកែបានគេចាក់ធម្មតាមនុស្សមិនខ្លាំងណាគេទៅចាក់យើងមនុស្សដែលគេជេរច្រើនអានឹងមិនគេហៅខ្លាំងអូមនុស្សដែលគេជេរច្រើនគឺជាមុខព្រួយដែលគេត្រូវកម្ចាត់ហើយធ្វើមនុស្សតកាលណាគេអត់មានមុខព្រួយមកមកបំផ្លាញយើងយើងនៅតែខ្សោយយើងនៅតែខ្សោយ ដរាបណាយើងធ្វើឲ្យคล้ายទៅជាមុខព្រួញដែលគេតាមបំផ្លាញយើងអានឹងបានគេហៅតែយើងខ្លាំងណាបានហៅតែយើងខ្លាំងហើយបើគេតាមបំផ្លាញយើងអាមុំអាមុំឲ្យគេតាមទៅជួនណាទៅអាអ្នកតាមបំផ្លាញយើង ជួយប្រម៉ូទឲ្យយើងល្បីជួយបន្ថែមភាពខ្លាំងឲ្យយើងទៀតគេជេរយើងមែនគេខឹងយើងមែនប៉ុន្តែ វាជួយប្រម៉ូទភាពខ្លាំងរបស់យើងឧបមាថាគេជេរ អាឡុងឯងជាអនុក្នុងរបស់ CPP ឧបមាតែគេជាអញ្ចឹងគេថាអាឡុងនឹងជាអនុក្នុង CPP យើងមិនបាច់តបមួយគេទេធ្វើមិនច្បាំងតែជាមួយ CPP ហើយកុំធ្វើខ្លួនឲ្យคล้ายទៅជាអនុក្នុង CPP មួយឆ្នាំពីរឆ្នាំក្រោយមកចំមានអាមអាមួយនោះជាលោកឡុងថាអានឹងអនុអនុក្នុងរបស់ CPP ប៉ុន្តែលោកឡុង4 5ឆ្នាំហើយដូចជាអត់ទាន់ឃើញយកការអីឲ្យ CPV បានមករៀលហើយជំនួសសំណួរគេសួរថាអ្នកដែលគេស្ដាប់នឹងគេជឿអ្នកណាគេជឿអ្នកចោតឬក៏គេជឿអ្នកធ្វើហើយយើងចាំបាច់ទៅតបទៅស្អីបើគេថាយើងអនុក្នុងរបស់ CPP អនុក្នុងតតែយើងមានរឿងយកពីខាងក្នុងទៅឲ្យគេអាចបើថាខ្ញុំអនុក្នុងបើខ្ញុំអត់មានចូលទៅក្នុងសង្គ្រោះជាតិផងហ្នឹងខ្ញុំ នៅ ជួយសង្គ្រោះជាតិតាម Facebook តាមឡានហ្នឹងណា ខ្ញុំជួយសង្គ្រោះជាតិតាម Facebook តាមឡានហ្នឹងខ្ញុំមានចូលទៅនៅធ្វើការងារជាមួយ សង្គ្រោះជាតិណា ហើយខ្ញុំមានស្អីរឿងខាងក្នុងអីយកទៅឲ្យគណៈបកប្រជាជនបើចោតខ្ញុំដល់នៅក្នុងវាខុសបាទបើខ្ញុំអត់មានដឹងរឿងនៅក្នុងរបស់គណៈបកសង្គ្រោះជាតិផងហើយបើខ្ញុំចង់ធ្វើអនុក្នុងខ្ញុំធ្វើដូចអាសូនរោកាលពីមុននោះណាខ្ញុំនឹងធ្វើដូចវានោះអាសូនរោទៅកន្លែងណាក៏ដោយ បាតកម្មកន្លែងណាផ្លិត បាតកម្មកន្លែងណាផ្លែតប៉ុណ្ណឹងទៅមិនលុយវាវាដើរសុំលុយគេធ្វើធ្វើបាតកម្មណាដើរសុំលុយគេធ្វើបាតកម្មអាសូនរោដើរសុំលុយគេទៅធ្វើបាតកម្មទៅទៅធ្វើបាតកម្មទៅនោះទៅវាដើម្បីចូលវាវាចង់ចូលទៅថ្នាក់ដឹកនាំ A ចង់ចូលជាមួយគេដល់ពេលលទ្ធផលចុងក្រោយអត់បានចូលដឹកនាំ A ហ្នឹងហើយបានអាសូណារ៉ូហ្នឹងបែកឆ្វេងហ្នឹងខឹងច្រឡោតតោតតោគេគេដឹងហ៎គេ គេមិនមែនស៊ីបាយនឹងតឡោកទេណាបងប្អូនគណៈបាសង្គ្រោះជាតិនៅក្រៅប្រទេសមិនមែនស៊ីបាយនឹងតឡោកទេណាគេមិនមែនចេះតែយកមនុស្សចូលទេណាគ្រាន់តែគ្រាន់តែឧបមាថាខ្ញុំខ្ញុំនឹងគ្រាន់តែនិយាយជួយគណៈបាសង្គ្រោះជាតិប៉ុណ្ណឹងគេចេះថាអូយកលោកឡុងចូលជាអចិន្ត្រៃយ៍មួយទៅអឺមិនមែនអចិន្ត្រៃយ៍បាក់ទេអចិន្ត្រៃយ៍នៅ A អីចឹងទៅនៅ O អីចឹងទៅឧបមាអញ្ចឹងណា យកលោកឡុងចូលទៅលោកឡុងនឹងល្អលោកឡុងនឹងជួយយើងតាំងពីដើមហើយជួយ2 3ឆ្នាំហើយលោកឡុងចូលទៅគេមិនមែនស៊ីបាយនឹងតឡោកទេខ្ញុំប្រាប់ណាបើគេអរគុណយើងគេអរគុណក្នុងន័យផ្សេងទៅតែបើឲ្យគេយើងឲ្យយើងឲ្យគេយកយើងចូលទាំងគេមិនស្គាល់ប្រវត្តិយើងច្បាស់លាស់តែយើងតស៊ូមិត្តពិតមែនឬក៏យើងគ្រាន់តែធ្វើដើម្បីដោយអាខ្លះវិភាកគ្រាន់តែដើម្បីឲ្យល្បីអឺ ដើម្បីឲ្យខ្លួនល្បីពេលខ្លះទៅប្រើហ៊ុនសែនឲ្យតាមចាប់តាមចងខ្លះទៅ ដើម្បីឲ្យវាល្បីល្បាញថែមទៀតទៅជួយប្រម៉ូទជួយអីចឹងទៅប្រើលេសនេះលេសនោះដើម្បីប្រម៉ូទមនុស្សឲ្យឡើងទៅអាខ្លះវាធ្វើចឹងទេអាឡុងអត់មានចាំបាច់ទៅធ្វើចឹងទេអត់មានចាំបាច់ធ្វើចឹងទេណាដោយគឹមសុកល្បីដោយសារពេលគេបាញ់សម្លាប់បណ្ឌិតកែមលីហើយហ៊ុនសែនជួយប្រម៉ូទ ឲ្យកឹមសុកនឹងខ្លាំងដើម្បីលុបបំបត្តិសម្លេងកែមលីលុបសម្បត្តិការគ្រប់គ្រងទៅលើកែមលីអានឹងហើយគេហៅរនាបបាក់យករនាបជួសណាជួយប្រម៉ូតប្រម៉ូតឲ្យជួយឲ្យឯងមកក្រៅប្រទេសទៀតមកបំផ្លាញនៅក្រៅប្រទេសអ្នកណាល្ងងជឿអាមួយហ្នឹងឡុងចុងកំប៉ុងជើងធូកត្មងអញ្ចឹងបងប្អូនអញ្ចឹងរូបភាពដែលពួក CPP គេធ្វើមានច្រើនជាន់ច្រើនប្រៀបណាស់ហើយសួរថាហេតុអីបានជាកឹមសុក បងប្អូនខ្លះថាហីគុំសុកឆ្លាតប៉ុណ្ណឹងដែរមិនគុំមិនយកមកប្រើទៅមិនរួមគ្នាទៅអាណាយកមកប្រើមិនបើសេនាយកវាតាំងពីនោះមកនឹងវាចេញមកទៅតឹងទឹះហើយនឹងគេដឹងពីកាយៅពួកនោះមកទៅតឹងទឹះតាំងពីនោះហើយនឹងអើគេចេះជួយ ទៅគេជួយឲ្យបានមកក្រៅប្រទេសទៅគេជួយទៅពេលខ្លះទៅក៏គេយើងដឹងពីពួកនឹងខ្លះដែរណាគ្រាន់តែជួយ មនុស្សម្នាក់ឲ្យមកក្រៅប្រទេសមានអីគ្រាន់បាទអើបើមានអីនេះយើងជួយឲ្យមកមក មានអីអាក្រក់ជួនណាគ្នាបង្ខំចិត្តធ្វើការងារនឹងដែរហ្នឹងតែយើងជួយគ្នាមកមកចឹងបងប្អូនចឹងហើយបានត្រង់ថាហេតុអីបានមិនយកម្នាក់នឹងចូលទៅព្រោះម្នាក់នឹងប្រកែសងប់មិនគេចេះតែយកចូលហើយណាសំបីតែដីចូលឡុង5 6ឆ្នាំនេះមានណាគេហ៊ានយកចូលអត់ហ៊ានយកចូលទេហើយគេថាដីចូលឡុងអនុក្នុងដីចូលឡុងអនុក្នុង ទៅធ្វើបាតកម្មណាអត់ទេអត់មាន ពេលទៅសំបីទៅនេះថ្ងៃទី20 ថ្ងៃទី28នេះប៉ុន្តែឥឡូវវាមានការប្រែប្រួលមិនតាន់ដឹងយ៉ាងម៉េចទេយើងនឹងតាមដានទី27 28 29ហ្នឹងណាថាហ៊ុនសែនមកទីក្រុងវ៉ាស៊ីនតោនហ្នឹងខ្ញុំប្រកាសឲ្យបងប្អូនយូរហើយថាឲ្យទៅធ្វើបាតកម្មប្រឆាំងហ៊ុនសែនដល់ខ្ញុំខ្ញុំអត់បានទៅហេតុអីហ៎ពីព្រោះពេលដែលខ្ញុំនិយាយហ្នឹងខ្ញុំមិនទាន់ដឹងថាតើហ៊ុនសែនមកមែនឬក៏អត់ទេដល់ហើយទៅខ្ញុំលើក plan ខ្ញុំហ្នឹងខ្ញុំយក vacation ថ្ងៃទី27 ខ្ញុំមានកម្រងណោះទៅទៅឆ្ងាយមួយអាទិត្យខ្ញុំទៅដើរលេងមួយអាទិត្យមួយអាទិត្យទៅបែកគ្នាបែកគ្នាតែតែខ្ញុំដើរលេងខ្ញុំអត់ដើរឡាយទេតែខ្ញុំដើរលេងអត់ដើរឡាយទេបងប្អូនមួយអាទិត្យថ្ងៃទី27ហ្នឹងខ្ញុំអត់បានទៅ28 29ហ្នឹងបើសិនអាហ៊ុនសែនមកខ្ញុំអត់បានទៅទេពីព្រោះអីខ្ញុំដាក់កម្រងមួយហើយខ្ញុំយកវាខេសិនរួចហើយហ្នឹងអញ្ចឹងឃើញទេ ហើយបើសិនណាជាខ្ញុំមកនៅក្នុងហេខ្ញុំត្រូវតែទៅច្រកណាក៏ខ្ញុំត្រូវតែទៅដែរដូចអាសូនរោកាមុននេះកន្លែងណាក៏ទៅនោះទៅដល់បរាំងទៀតនោះសូនរោទៅដល់បរាំងទៀតនោះណាដើម្បីដើម្បីធ្វើម៉េចឲ្យបានគ្រប់គ្រងនិងចូលរួមក្នុងការងារនៅ ខាងក្រៅប្រទេសអាសូនរោដើរដើរដើររហូតដល់ពេលគេអត់យកខ្លួនដាក់ នៅក្នុងតំណែងអីនោះណា អូអានឹងដាលេនិងប្រេតានីប្រហែលជួបគ្នានៅ Washington DC ស្ដាយខ្ញុំមិនបានទៅខ្ញុំសង្ឃឹមថាហ៊ុនសែននឹងមកចោះថ្ងៃទី28 29ហ្នឹងអូខេប៉ុន្តែខ្ញុំស្ដាយខ្ញុំមិនបានទៅចូលរួមពីព្រោះខ្ញុំមានកម្រងទៅឆ្ងាយទៅ state ឆ្ងាយបាទខ្ញុំមានកម្រងរួចទៅហើយបាទដូច្នេះអឺខ្ញុំអាចបានទៅចូលរួមទេពេលនោះបាទពេលនោះបាទពេលនោះខ្ញុំចេញទៅឆ្ងាយ បាត់ទៅហើយអញ្ចឹងសូម អធិស្ឋានហើយបងប្អូនអើយអាហ្នឹងគឺធ្វើមិនទេខ្ញុំប្រឆាំងជួយគណៈបកសង្គ្រោះជាតិហ្នឹងតាតាមហ្នឹងបានហើយមិនតាមណាទេកុំឲ្យគេថាខ្ញុំអនុក្នុងអឺអនុក្នុងតាមទេតាមអីតាមហ្នឹងហ៎នៅក្នុងតាមតាមហ្នឹងចប់បដ ாய் អញ្ចឹងគេចោតយើងគេចោតអត់ត្រូវគេចោតអត់ត្រូវពីព្រោះយើងគ្មានគ្រឿងក្នុងអីទៅប្រាប់ហ៊ុនសែនផងអញ្ចឹង សរុបមកវិញខ្ញុំចង់សរុបមកវិញថាមនសិការជាតិប្រទេសយើង ត្រូវតែយើងនាំគ្នាធ្វើ ហើយសូមឲ្យបងប្អូននៅក្រៅប្រទេសអ៊ំអ៊ំពិចារណាឡើងវិញនៅសម្ដីខ្ញុំគណៈបកភ្លើងទៀនក៏ដោយគណៈបកណាក៏ដោយឲ្យតែ ប្រឆាំងជាមួយហ៊ុនសែនបើភ្លើងទៀនគេទៅប្រឆាំងជាមួយហ៊ុនសែនគាំទ្រគេទៅរីឯសង្គ្រោះជាតិយើងយើងនាំគ្នាធ្វើនៅនេះ ភ្លើងទៀនគេធ្វើនៅនោះហើយយើងគ្រប់គ្រងគេទៅមានបច្ច័យចូលបច្ច័យមានកម្លាំងចិត្តចូលកម្លាំងចិត្តចូលទៅក្នុងនាមយើងជាខ្មែរឲ្យតែគេប្រឆាំងឲ្យតែគេប្រឆាំងគ្រប់គ្រងទៅកុំថាទេភ្លើងទៀននឹងរបស់សង្គ្រោះរបស់លោកសំនឹងស៊ីអីអាយើងថាវាចេះតែថាយប៉ុន្តែបច្ចុប្បន្ននឹងអ្នកណាមេបច្ចុប្បន្ននឹងអ្នកណាមេ លោកសំរងស៊ីគាត់នៅប្រធានស្ដីទីនេះអាណាទៅធ្វើប្រធាននៅអីនោះទៀតអាហ្នឹងនិយាយឲ្យច្បាស់និយាយឲ្យច្បាស់និយាយឲ្យច្បាស់លាស់អញ្ចឹងគេថាអូមានកំណត់ហើយយើងចេះនិយាយបានចុះបើថាកម្មសខាហ្នឹងនៅពីក្រោយភ្លើងទៀនអាហ្នឹងក៏ថាបានហើយចុះបើនាំគ្នាថាហ៊ុនសែននៅពីក្រោយភ្លើងទៀនអាហ្នឹងក៏ចេះតែថាបានហើយចុះបើថាសំរងស៊ីនៅពីក្រោយគណៈបកប្រជាជន ហ្នឹងក៏ចេះថាបានអាគ្រាន់តែថាវាគ្មានបានការអីផងអាថាចេះតែថាហ្នឹងចឹងហើយបានបងប្អូនណាធ្វើផ្ទះគេត្រូវធ្វើច្រកច្រើនធ្វើច្រក3ធ្វើច្រក2ផ្ទះយើងរស់នៅធ្វើច្រក2យ៉ាងតិចនិងច្រកច្រើនហើយថែមទាំងបង្អួចទៀតគឺជាផ្លូវសម្រាប់យើងដើរ នៅកន្លែងនៅសហរដ្ឋអាមេរិកគេធ្វើផ្លូវ emergency នៅ លើយន្តហោះដែលយើងជិះមានផ្លូវ emergency ចំណែកនយោបាយក៏មានផ្លូវនយោបាយ emergency ដូចគ្នាបងប្អូនយល់ទេត្រូវមាន ផ្លូវនយោបាយ emergency ដូចគ្នាមែននេះអានឹងហើយគេហៅថាជីវិតរស់នៅត្រូវតែវាអញ្ចឹងណានយោបាយក៏ដូចគ្នាអញ្ចឹងហើយបើសិនណាជា ងាប់កាឡាដោយតាតាប្រមាណអ្នកនៅកាណាដាដោយយាយយាយតាតាប្រមាណអ្នកនៅអាមេរិកងាប់កាឡាដោយពួកគាត់ហ្នឹងណាអានឹងទៅដឹកកឡានលក់ទៅបើងាប់កឡាអញ្ចឹងនាំគ្នាទៅលក់កឡានទៅណាវាគ្រាន់បើជាងនិយាយយោបាយព្រោះគណិតវាងាប់កឡាងាប់កឡាឆ្កែគេធ្វើផ្ទះឲ្យនៅតែធ្វើផ្ទះឲ្យនៅមានច្រកតែមួយឯងខ្ញុំប្រាប់ឆ្កែអត់មានច្រកពីរទេ អានឹងខ្ញុំខ្ញុំមិនមែនខ្ញុំមិនចង់ប្រៀបធៀបពួកគាត់ទៅជាអញ្ចឹងទេប៉ុន្តែខ្ញុំចង់និយាយថាផ្ទះឆ្កែគេធ្វើច្រកតែមួយទេគេអត់ធ្វើច្រកពីរទេណាផ្ទះមនុស្សគេធ្វើច្រកពីរឬ3ផ្ទះមនុស្សតែបើផ្ទះឆ្កែច្រកតែមួយឥឡូវអ្នកណាចង់ដើរតាមច្រកឆ្កែដើរតាមនំចោះហើយយើងជាមនុស្សនាំគ្នានៅផ្ទះមនុស្ស អ្នកណាចង់នៅផ្ទះឆ្កែនៅចោះយើងសុំនៅផ្ទះមនុស្សចឹងសូមអរគុណជូនពរសុខភាពល្អទាំងអស់គ្នាបងប្អូនណាខ្ញុំដល់ម៉ោងធ្វើការសូមអរគុណសូមជម្រាបលាសុខភាពល្អសំណាងល្អទាំងអស់គ្នាបងប្អូនសូមជម្រាបលា